lấy ơi lượt bay đó ក្រចាំងកូវីដ ដងហើយមិនបានរៀបការក៏វិនចង់រៃវងអង្ស្នេហាវងនឹងកនិតាអោក្នើយរំចាំថាបានអនក្រាបដៃសំពេបទឹមតែក្តីសង្ឃឹមប្រជាព្រះ pro.